ធ្លងគឹងថាបែទាំងភ្នែកស្រងពេលកណ្ដុលមីមេនឹងវងខ្លាំងទេពីសៃពេលនេះអូននៅទីណាជីវ៉ាមកនឹងណាចូលណៃសូមត្រឹមអាយក្បែរថ្លៃពីចុងណា យំជ្រៅរងានឹងពើសែនអាយកាមើលថែខ្លួនឯងផងណាបារម្ភនឹងត្រាំត្រាយភ្លេងកាន់ខ្លួននងសឹងគ្រងយ៉ាងបានត្រឹមមើលឆានធ្លំលេងហើយហួងហើ លេងសាព្រមថាអូននឹងបងនឹងនឹងស្នេហ៍ស្នងចង់លឺវាម្ដងទៀតនឹងរឿងចាំធ្លាប់បា ត្រូវការថ្លៃ យំជ្រៅរលានឹងពើសែនអាយកាមើលថែខ្លួនឯងផងណាបារម្ភនឹងត្រានត្រៃភ្លេងកឹងខ្លួននៅសឹងគ្រោះយ៉ាងបានត្រឹមមើលឆានធំលេងហើយហួងហើយមិនអាចបងភ្លេង 人。 man sonia